ដោយការសង្ស័យមែនដោយការសង្ស័យរបស់យើងមែនប៉ុន្តែយើងមិនមាត់យើងមិននឹកស្មានថាឆ្មាស្រុកវាលួចស៊ីត្រីអាំងដែលគេមានម្ចាស់សោះប៉ុន្តែ ការគិតរបស់យើងគឺខុសទាំងអស់ណាឯងប៉ិតជាយល់ច្រឡំហើយខ្ញុំនឹងផលវាគ្មានអីគ្នាទេឯងច្បាស់ជាយល់ច្រឡំហើយមិនឯងបងខ្នាមិនម៉ែមកគប់ទៅទឹកលើបងសោមអញ្ចឹងម៉ែមិនសួរខុសត្រូវសិន con nè mình con bỏ dương á <laughs> Này anh Con mà giấy ca biết hay bỏ anh á Con sai gì Nạm yên con gì Nạm yên con trong ban của quân kê chắc này <laughs> Bà ấy trong ban của quân dương á Sầm lạp dương sân á Chăm dương một quân dương tây Nè nè Mấy cái anh mơ nghe về quân bỏ anh chẳng Mơ nghe tại dương mang đây nè Còn mơ nghe về quân bỏ anh nè Này Anh cầm tay cho má nè ចាំយើងចេញផុតចាំឯងចូលមកយើងមិនទុកឲ្យប្រពន្ធយើងឲ្យឯងលួចស៊ីទៀតទេអោះណាបើឯងមិនជឿខ្ញុំឯងគួរតែជឿប្រពន្ធខ្លួនឯងខ្លះទៅយើងមិនជឿចោលឲ្យណាសារភាពតែខ្លួនឯងជាចោលនោះតោះឆាប់ទៅយើងមិននៅឲ្យអាមនុស្សថោកទៀតជួយយើងហើយលួចខ្លាមយើងទៀតទេអាចទៅចោលតោះ និយាយស្ដាប់គ្នាឯងចង់ទៅណាក៏ទៅទៅយើងក៏ស្ដាយក្រោយដែរតែជួយមនុស្សកពើដូចឯងនេះទៅឆាប់ទៅណាក៏ទៅទៅហើយមើលថែគ្នាផងយើងដឹងហើយអាចទៅចោលមក គ្រាន់អត់ឯងបើត្រឹមតែមួយយើងពីរនាក់ហូបមិនខ្វះទេប៉ុន្តែយើងត្រូវសងអំណរគេទៀតណាឯងបំណុលអ្នកនាងទីយើងដូចជាសងមិនដាច់សោះខ្ញុំក៏ពិបាកចិត្តដែរឯងគេមានសភៅកត់ការឡើងមិនទិញម្ដងមិនទិញម្ដងខ្ញុំក៏មិនយល់ដែរតែនេះសំឡាងឯងដែលគេមិនរាប់អូសយកស្រ័យយើង នាងទេអ្នកនាងទេមានរឿងអីមែនទេបានដេញពួកខ្ញុំចេញពីស្រែនៅមានមកសួរយើងទៀតហ៎ឃើញពីអ្នកឯងនេះពាក់បលយើងហ៎យើងមកនេះក៏បីរឹបអូសដីស្រែហ្នឹងពួកឯងពីរនាក់ហើយនឹងឈរធ្វើអីទៀតហ៎បែកឆាប់ទៅយកពីឯងចេញពីដីស្រែយើងភ្លាមហើយបាត់ទៀតអត់ចំយើងអត់ចំយើងឆាប់ចេញឆាប់ទៅចេញចេញចេញនាងនាងទេ នាងទីនាងទីលើកលែងពួកខ្ញុំម្ដងទៅទៅណាឲ្យស្រ័យខ្ញុំធ្វើតែមួយឆ្នាំនេះទៀតទេព្រោះផ្ទះពួកយើងចិត្តអង្គហូបហើយហើយពួកខ្ញុំមានតែស្រ័យមកកន្លែងនេះទេខ្ញុំគ្មានរបស់ផ្សេងទៀតទេអ្នកនាងមែនហើយអ្នកនាងអ្នកនាងជួយសន្តោសពួកអ្នកក្រដូចជាពួកខ្ញុំផងដូចអ្នកនាងដែលកំពុង តែ ជួយសត្វលោក ដែលកំពុងតែលិចលង់ទៅណាអ្នកនាងណាមិនបានយើងក៏កំពុងតែលង់ទឹកដូចគ្នាគឺលង់ទឹក ចិត្តពួកឯងនេះថាមកសងបុលយើងឆ្នាំក្រោយហើយនេះឆ្នាំក្រោយប្រហែលដងហើយហានាងអ្នកនាងមិនតាដល់ពួកខ្ញុំផងណាអ្នកនាងទុកឲ្យខ្ញុំរស់ផងឆាប់យកដៃដល់ឆ្អះឆ្អាប់អត់ញ៉ៃចេញពីយើងភ្លាមណាយូខ្ពើមនេះឯងខ្លាំងណាណែពួកឯងអ្នកឈរធ្វើអីទៀតហាឆាប់អូពីអ្នកឯងចេញពីយើងភ្លាមណាចេះចេះណែ កុំគិតថាមកចង់សុំវរយើងឲ្យសោះណាមនុស្សដូចយើងណាបើយើងនិយាយទៅហើយគឺយើងមិនលេបសម្ដីខ្លួនឯងទេហើយចាប់ពីស្អែកទៅណាកុំឲ្យឃើញមុខឯងពីរនាក់នៅដីស្រែនេះទៀតយើងឲ្យកូនចៅយើងមកស្រែហ្នឹងហើយហើយបើសិនជាពួកឯងទាំងពីរនៅតែរឹងតឹងទៀតណាពួកឯងទាំងពីរប្រកាសឈឺសាច់ខាងបាទពួកយើងទៅវិញបាទឯងពួកយើងធ្វើយ៉ាងម៉េចទៅ យើងគ្មានបងប្អូនទេបងប្អូនយើងស្លាប់ក្នុងសម័យសង្គ្រាមអស់ហើយហើយអង្គក៏អស់ស្រូវក៏អស់នឹងទៅពឹងណាគេឯងដំណាក់កាលនឹងហើយមានតែបដ ாய் តាមណា ទៅឯងរកក្តាមខ្ចងហូបរស់ក៏រស់ទៅ ស្លាប់ក៏ស្លាប់ទៅតោះយើងរកទៅផ្ទះចាំទៅផ្ទះជំរាបគិតទៀតណា ញឯងស្មានណាបានចុះមកដាំបាយនេះត្រីខ្យងឆ្អិនអស់ហើយណាមេឃល្ងឹតហើយយើងគ្មានប្រេង បំភ្លឺជាគៀងដើម្បីហូបបាយទេឯងអើយកយើងមានតែមួយក្តាប់ហ្នឹងបើដាំបាយណាហូបណាអត់ឯងមិនអីទេបើឯងមិនស្រួលខ្លួនឯងដាំបាយហូបតែម្នាក់ឯងក៏បានខ្ញុំហូបត្រីជាមួយនឹងខ្យងក៏បានដែរអត់ទេឯង យើងប្តីប្រពន្ធជាមួយគ្នាយូរហើយអត់ឃ្លានមិនក្តាលក៏ខ្ញុំមិនចង់ឯងដែរអញ្ចឹងអង្គមកក្តាប់នេះយើងដាំបបរហត់ទាំងអស់គ្នាទៅទោះបីជាស្អែកត្រូវស្លាប់យ៉ាងហោចណាស់ក៏បានហត់បបរដែរចឹងក៏បានចឹងឯងដាំបបរទៅណាយើងហូបទាំងពីរនាក់ អីយ៉ាងម៉េចហ្នឹងឯងឯងឯងឯងមិនអាចស្លាប់ចោលខ្ញុំបានទេណាឯងអឺមានរឿងអីនេះហាខ្នាហោមិនបានដេកយូរក្នុងទឹកយ៉ាងសោមសោមជួយប្រពន្ធខ្ញុំផងណាប្រពន្ធខ្ញុំសុកសុកនាងក៏ដួលនាងផាជាខ្យល់ហើយសោមសោមជួយប្រពន្ធខ្ញុំផងអឺមិនអីទេបើអញ្ចឹងនាំគ្នាទៅផ្ទះខ្ញុំហ្មងទៅសម្រាប់ផ្ទះខ្ញុំបាទបាទបាទបាទបាទឯងឯងទ្រាំទ្រាំទ្រាំតិចសិនណាឯងណាអឺមកយ៉ាងហ្នឹងអឺចឹងមកមកមកឲ្យខ្ញុំជួយលើកមកមកមកមកសោមសោមសោមជួយជួយ អើយពីរនេះឯងខំប្រឹងអីខំហ៎អឺមកប្រមូលបានដើរតាមខ្ញុំមកណែឆាប់ហូបទៅមិនបាច់ក្រែងចិត្តខ្ញុំទេនឹងអានមានកម្លាំងឈប់ឈឺប្តីប្រពន្ធពួកខ្ញុំមកអរគុណបងហើយគុំទៅបានបងសើមគុំអីប្តីប្រពន្ធខ្ញុំស្លាប់ក្នុងអូបាត់ទៅហើយ ខ្ញុំអរគុណបងសើមអស់មួយជីវិតខ្ញុំជាមនុស្សប្រុស ជាប្តីខ្ញុំខ្មាស់សោមអីខ្លាំងណាស់សោមមានតែពីអ្នកប្តីប្រពន្ធរោគអង្គដាំបាយហូបមិនបានបែរជាឲ្យប្រពន្ធនឹងឌីនឹងស្លាប់ចូលក្នុងទឹកក្នុងភក់ទៀតអឺមិនអីទេយើង គឺជាអ្នកស្រុកភូមិជាមួយនឹងគ្នាតាបើអត់អង្គអត់អីហូបហេតុអីបានមិនមករកខ្ញុំខ្ញុំមិនមានអីច្រើនទេប៉ុន្តែត្រឹមតែបាយមួយពេលខ្ញុំអាចជួយអ្នកទាំងពីរបានហើយប្តីប្រពន្ធពីរនាក់ឯងអត់ធ្វើស្រែចម្ការអីគេទេអី បានរងអង្គច្រកឆ្នាំងមិនបាននោះនិយាយរឿងហ្នឹងខ្ញុំវិហួសចិត្តខ្ញុំខ្លាចចិត្តណាស់សំអើយពួកខ្ញុំមិនចេះអសរទៅរកអីធ្វើមិនបាន មានស្រែមិនដល់ពីកង់ផង ក្រន់ធ្វើក្រន់ហូបបែរជាជួបមនុស្សអាក្រក់នៃនាងទីរឹបអស់ទៀតធ្វើមិនទេបើពួកខ្ញុំនេះជាពាក់បំណុលគេអូដូចជួញស្បែកគោទៅទឹកដូចបំណុលត្រូវទឹកហើយអញ្ចឹងទៅចម្ពាក់អ្នកណាមិនចម្ពាក់ ទៅជាពាក់អ្នកនាងទៅមកម៉ៅស្វិតនោះអ្នកនាងនោះមិនចេះយោគយល់អ្នកក្រដូចជាពួកយើងនោះទេរឹបអូគ្មានប្រណីឡើយហេតុអីធ្វើយ៉ាងម៉េចបានឯងទៅជាពាក់អ្នកនាងនោះបានរឿងហ្នឹងគឺវាអញ្ចេះទេបង កាលពី3ឆ្នាំមុនណាខ្ញុំមានកូនហើយកូនក៏ធ្លាក់ខ្លួនឈឺមិនបាត់ពួកខ្ញុំក៏ទៅខ្ជិលលុយអ្នកនាងទី ប៉ុន្តែកូនមិនបាត់ឈឺនៅតែស្លាប់ដដែលហើយអ្នកនាងទី គាត់ក៏ឲ្យកិច្ចសន្យាមកពួកខ្ញុំហើយពួកខ្ញុំមិនចេះសចេះតែផ្ដិតមេដៃទៅហើយពួកខ្ញុំសងគេរាល់ឆ្នាំប៉ុន្តែមិនចេះអស់សោះទីបំផុតគេនៅតែរឹបអូសយកដីស្រែពួកខ្ញុំយកទៅទៀតអើយខ្ញុំក៏មិនសូវចេះអសច្រើនដែរខ្ញុំ មិនដឹងថាការរកស៊ីរបស់គេនោះវាយ៉ាងម៉េចនោះទេប៉ុន្តែអ្នកមានដូចជាមិនចេះអាណិតពួកអ្នកក្រខ្សត់ដូចជាពួកយើងនេះសោះណាហើយបើគេយកទៅហើយក៏យកទៅចោះ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 រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដូចក្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកបើនិយាយអញ្ចឹងខ្ញុំអរណាស់ពួកខ្ញុំមានការងារធ្វើមានកច្រកឆ្នាំពួកខ្ញុំលែងស្លាប់ហើយបើនិយាយរឿងការងារវិញបើសោមឯងមិនចង់ធ្វើក៏មិនបាច់ធ្វើដែរប្រាប់តែពួកខ្ញុំពួកខ្ញុំអាចធ្វើជំនួសបាន មែនហើយបងសោមពួកខ្ញុំពិតជាអរគុណបងណាស់ហើយពួកខ្ញុំក៏ចង់តបស្នងសងគុណបងវិញដែរអូយមិនបាច់ចាំធ្វើបែបនោះនោះទេខ្ញុំជួយពួកឯងគឺចេញពីទឹកចិត្តស្មោះត្រង់របស់ខ្ញុំហើយខ្ញុំមិនចង់បានអីនោះទេដែលខ្ញុំហៅពួកឯងមកនេះគឺមកជួយធ្វើគ្នាមិនមែនហៅមកធ្វើអ្នកបម្រើរបស់ខ្ញុំនោះទេអ្នកក្រជួយអ្នកក្រ មិនយូរមិនឆាប់យើងគង់នឹងមានដូចគេដែរនោះទេហើយយើងកុំអស់សង្ឃឹមអីណា ហើយណាស់ហើយតោះពួកយើងឆាប់ហូបបាយទៅនឹងអាចមានកម្លាំងឆាប់ជាចាបាទចាប់ហូបទៅអាចអាចមានកម្លាំងហើយយើង ធ្វើជាការនេះបើបាន ផល យើងទុកហូបខ្លះយើងយកទៅលក់ខ្លះហើយចាំខ្ញុំចេញទៅក្រៅភូមិ ដើម្បីរកឈ្មួញមកជួយទិញសមឯងធ្វើអីក៏ធ្វើទៅខ្ញុំគ្មានយោបល់ទេពួកខ្ញុំតាមតែសមឯងទេអឺអញ្ចឹងពួកឯងខំប្រឹងធ្វើសិនទៅថ្ងៃនេះមេឃដូចជាក្តៅខ្លាំងណាស់ខ្ញុំដូចជាស្រេកទឹកខ្ញុំទៅហូបទឹកបន្តិចហើយអត់អីទេបងម៉ែមិនបាច់ធ្វើក៏បានដែរទុកឲ្យប្តីប្រពន្ធខ្ញុំធ្វើក៏បានដែរចិត្តទុកថាសងគុណបងណាអើយកុំនិយាយបែបនេះអីគ្មានគុណគ្មានស្រ័យអីទេខ្ញុំចាត់ទុកពីអ្នកឯងនេះដូចជាបងប្អូនអញ្ចឹង ទីបំផុតយើងរកឃើញហើយយើងមិនជឿថាឯងពី3នាក់មិនបែកបាក់គ្នាទេហើយយើងក៏មិនជឿថាមនុស្សដូចជាយើងទិញដីស្រែនេះមិនបានមានជួបគឺត្រូវតែមានបែកអេនេះសោមខ្ញុំខាំតែតាមទៅរអត់ឃើញសោះហេតុអីក៏អ្នកនាងទេមកទីនេះណា ហើយអ្នកនាងមកទីនេះធ្វើអីនេះខ្ញុំក៏មិនដឹងដែរឯងចាំមើលសិនតើជួយអ្នកនាងមានការអីបានជាតរោខ្ញុំដល់ផ្ទះហើយមកដល់ចំការទៀតមកទៀតបំណុលមែនខ្ញុំគ្មានជំពាក់អីអ្នកនាងទេតែខ្ញុំដាក់ខ្លួនមកតាមរខ្ញុំប្រកាសជាមានកិច្ចការតែខ្ញុំមិននឹកស្មានថាសោមឯងនេះបើជួយសัตว์លងទឹកពីក្បាលនេះមកធ្វើការជាមួយសោះខ្ញុំគិតថាអ្នកនាង កុំមើលងាយគេពេកពីរអ្នកគេលងទឹកគឺមកពីមនុស្សចិត្តដេរឆានដូចជាអ្នកនាងចាប់ពីរអ្នកគេជាមួយទឹកណែខ្ញុំគិតថាអ្នកនាងមិនបាច់ចាំនិយាយអីទេខ្ញុំគ្មានកិច្ចការអីនិយាយមួយអ្នកនាងទេបើអ្នកនាងនិយាយឆាប់និយាយមកអឺគឺអញ្ចេះទេណាខ្ញុំមកនេះគ្រាន់តែចង់ឲ្យសំឯងជាចម្រើនជាងមុនតែប៉ុណ្ណោះសំឯងលក់ដីសែននេះឲ្យខ្ញុំមកហើយទៅធ្វើការឲ្យខ្ញុំទៅធ្វើការជាមួយខ្ញុំស្រួលណាស់គ្រាន់តែដើរមើលគេទាលុយគេតិចតួច សោមអញគិតមិនដែរខ្ញុំអរគុណសម្ដានចិត្តល្អតែទឹកចិត្តមិនល្អរបស់អ្នកនាងទីទេប៉ុន្តែខ្ញុំមិនមែននៅម្នាក់ឯងទៀតទេខ្ញុំមិនអាចលក់ស្រែលក់ចំការទៅឲ្យអ្នកនាងទីបានទេអូនេះសោមឯងសុខចិត្តនៅលំបាកជាមួយពួកលងងលងងក្រក្រហ្នឹងមែនទេខ្ញុំប្រាប់សោមឯងយកតបនទៅណាបើសិនជាសោមឯងជួយអ្នកមានណាអ្នកមានប្រកាសជាជួយសោមឯងវិញ ប៉ុន្តែបើសិនជាសោមឯងជួយអ្នកក្រណាប្រកាសណាថាពួកវាគ្មានអីជួយវិញទេព្រោះថានៅក្នុងប្រវត្តិសាស្ត្រវាអត់ដែលមានទេកុំដេកសម័យអីមែនទេពួកអដែងបាទមែនហើយលោកនាងខ្ញុំអរគុណទ្រឹស្ដីល្អរបស់អ្នកនាងតែខ្ញុំទទួលយកទេប៉ុន្តែយល់ល្អអ្នកនាងឆាប់ទៅវិញទៅខ្ញុំមិនដឹង ថាអ្នកនាងមកនេះមានគោលបំណងអីទេដែលចង់មកទិញដីចំការរបស់ខ្ញុំនេះហើយហាខ្ញុំទៅធ្វើការជាមួយអ្នកនាងនោះខ្ញុំមិនលក់ទេ ទោះបីអ្នកនាងឲ្យប្រមាណក៏ខ្ញុំមិនលក់ដែរឆាប់ទៅវិញចុះអ្នកនាងអ្នកក្រដូចជាពួកខ្ញុំនេះមិនចេះដេញអ្នកមានច្រើនដងទេឆាប់ទៅវិញបានតែសោមឯងស្ដាយក្រោយ នៅ ធ្វើចិត្តល្អជួយសង្គ្រោះសัตว์លងទឹកពីក្បាលហ្នឹងទៅហើយសោមឯងត្រូវចាំថាសัตว์ដែលលងទឹកវាគង់នឹងមានពេលងាប់ទៅជួយវាមានអត្ថប្រយោជន៍ស្អីហ៎ក្រមុំចាស់ នៅម្នាក់ឯងនៅមិនដឹងខ្លួនទៀតមិនដឹងយកទ្រព្យយកតណាទេកុំមុំចិត្តងាប់ទៅហើយនៅមិនដឹងខ្លួនទៀតខ្ញុំលឺចាស់ចាស់គាត់ពោលថាមានប្រមាណកុំស្កប់ដែរសោមណាហើយកុំឆ្ងល់ច្រើនពេកខំធ្វើការបង្សោមទៅ ក្រែង មាននឹងគេកុំឲ្យគេមើលងាយទៀតនិយាយដូចផលបានត្រូវពីអ្នកឯងឆាប់ហូបទឹកសិនទៅមេក្តៅណាស់ហើយនាំគ្នាសម្រាប់សិនទៅចាបង ងណាស់ហើយខ្ញុំគិតថាខ្ញុំទៅមើលស្រែបំផ្លែតហើយខ្ញុំទៅដាំបាយខ្ចប់មកឲ្យពួកឯងហូបមិនទៅទេ បងសោមចាំខ្ញុំទៅធ្វើក៏បានដែរពេលបងមកពីស្រែបងហូបបាយហើយសម្រាប់ឪហើយចាំខ្ញុំយកបាយឲ្យបងខ្នាហើយពួកខ្ញុំនឹងធ្វើបន្តមិនកើតទេបងគាត់ថាធ្វើអញ្ចឹងវាមិនសមទេគ្មានអីសមមិនសមទេឯងធ្វើការងារពីរតឯងធ្វើចំការ ផងធ្វើខ្សែផងឯងទៅសម្រាប់មុនទៅណាពួកខ្ញុំធ្វើការតែមួយទេចាំសម្រាប់តាមក្រោយក៏បានដែរ ទទួលយក ទឹកចិត្តពីពួកខ្ញុំផងទៅណាសមណាម៉ែនេះបងអឺអញ្ចឹងក៏បានដែរឯងទៅស្រែមុនហើយអញ្ចឹងចឹងខ្ញុំក៏ទៅផ្ទះដែរពេលខ្ញុំគិតមកឲ្យកំសងហើយចាំខ្ញុំជួយបាយឯងទៅជួយឯង អ្នកនាងទីអ្នកនាងទីមកទីនេះធ្វើអីមកសោមឯនេះសោមគេអត់នៅឯសោមគេទៅស្រែបាត់ឯអើយខ្នាអើយតែខ្ញុំមកនេះខ្ញុំអត់បានរកនេះសោមទេតែខ្ញុំរកខ្នាឯងដោយសារតែខ្ញុំនេះអាណិតខ្នាឯងពេកហ្នឹងអ្នកនាងទីអ្នកនាងទីមករកខ្ញុំមកខ្ញុំធ្វើអីគេអ្នកនាងទីរើបអស់ស្រែរបស់ខ្ញុំដើម្បីកាត់មមលឲ្យមែនទេហើយមកអាណិតខ្ញុំធ្វើអីខ្ញុំមកធ្វើការពីអាណិតរបស់អ្នកនាងឯងអើយខ្នាអើយ គេនិយាយថាមនុស្សល្ងងមិនសូវយល់បានជាក្របែបនេះហើយខ្ញុំក៏ដឹងថា ដែលខ្ញុំធ្វើទៅនេះវាមិនសូវសមដែលខ្ញុំទៅរឹបអូសដីស្រែរបស់ខ្នាឯងតែដែលខ្ញុំធ្វើទៅខ្ញុំគ្រាន់តែធ្វើកតាបកិច្ចដែលជាម្ចាស់បំណុលចំពោះកូនបំណុលតែប៉ុណ្ណោះដែលព្រឹកមិញនេះខ្ញុំអត់ហ៊ាននិយាយគឺដោយសារតែសោមគេនៅទីនេះដែរណាថាម៉េចអ្នកនាងសោមនៅទីនេះអ្នកនាងនិយាយមិនកើតតើមានរឿងអីទៅព្រោះពួកខ្ញុំមិនសោមគ្មានរឿងអីដែលត្រូវលាក់បាំងជាមួយនឹងគ្នាទេ អើយខ្នាហើយខ្នា វាមិនដែលមានពីណាគេ ដែល ជួយឲ្យមិនគិតពីប្រយោជន៍នេះទេ មនុស្សល្អវាស្លាប់អស់ហើយគេជួយយ៉ាងច្រើនណាស់បានត្រឹមបាយពេ គេហៅថាចិត្តល្អណាស់ពេកហើយហើយខ្នាឯងមើលទៅមិនសូវឆ្លាតណាស្ដាប់នៅធៀបហើយជាមិនសូវយល់ទេមែនទេចុះខ្នាឯងមានឆ្ងល់ទេថាមិនបានសោម ជួយ ប្តីប្រពន្ធឯងពីរនាក់កាប៉ិតណា សោមគេបោកខ្នែឯងប្រើឯងឬក៏សោមគេស្រឡាញ់នឹងចង់បាននឹងផលប្រពន្ធឯងអើយខ្នាយខ្នាសង្ស័យតែពីរអ្នកនោះលួចសាហាយគ្នាផងក៏មិនដឹងអ្នកនេះកុំហាមត់និយាយព្រៃផ្ដាំងណាសោមគ្មានគំនិតបែបនេះទេខ្ញុំមិនជឿដាច់ខាត់ខ្នាអើយខ្នាពីរអ្នកនោះគេຕົកឲ្យខ្នានៅតែម្នាក់ឯងហើយគេចេញទៅទាំងពីរនាក់ចោះខ្នាឯងមិនដឹងថាពីរអ្នកនោះគេធ្វើអីទៅ ហេណានាងកុំនិយាយផ្លេផ្លាស់ណាខ្ញុំមិនជឿថាសោមមានគំនិតបែបនោះទេចាប់ចេញទៅបើសិនជាអ្នកនឹងនៅទៀតក្រែងលោតែចប់របស់ខ្ញុំនេះកាប់អត់ត្រូវរងដំឡូងចេញហើយណែខ្ញុំប្រាប់ពីខ្នះឯងយកទៅបន់ទេតែបើមិនជឿទេក៏ចាំតែមើលទៅទៅចាំចេញហើយ ផលជួយដូចបាយបងបន្តិចមើលណា ចាហើយបងយកមិនវែកហេបងត្រូវការតបាយទេបងអត់ត្រូវការវែកទេឥឡូវដូចបាយបងមើលណា ហើយចុះខ្ញុំមានតែថាស្អីខ្ញុំគ្រាន់តែសួរបងថាបងដូចបាយមិនវែកតើហើយបងឯងក្តោនណាអាបងស្មានថាចង់ដាក់បងប្រហែលវែកមែនទេកណាអូមែនហើយមែនហើយ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 មិនហើយខ្នាធ្ងន់ទេឯងទូលពោតនឹងទៅទុកឲ្យប្រពន្ធឯងកាន់កត្រកទុកដាក់លុយតើតាមពីក្រោយណាមិនអីទេប៉ិនប៉ិនហ្នឹងខ្ញុំធ្លាប់លីបៅស្រូវធន់ជាងនឹងផងប៉ិនប៉ិនហ្នឹងខ្ញុំលីឆ្លងស្រុកក៏បានដែរខ្លាំងណាស់ជមើមើទូបានបានបន្ទះខ្ញុំទឹកចិត្តខ្នាឯងព្រោះអីខ្នាឯងខ្លាំងមកមុនខ្លាំងណាស់តែខ្ញុំបារម្ភតែពីផលទេ មួយខែមួយខែឈឺរហូតបើថាមិនកើតទេពួកឯងនាំគ្នាមកផ្ទះមកចាបងមិនអីទេប្រពន្ធខ្ញុំខ្ញុំចេះមើលថែបើសិនជានាងឈឺហើយឯងយ៉ាងម៉េចហ្នឹងគាត់គ្រាន់តែបារម្ភពីយើងតាអូអូមិនអីទេយកប្រញាប់ទៅលក់ទៅតន់ព្រឹកក្រែងលោមានមនុស្សទិញច្រើនលោឆាប់បានត្រឡប់មកផ្ទះវិញតោះហ្នឹងហើយពួកឯងទៅចុះ គិតទៅមើលស្រែនៅខាងក្រោយផ្ទះទីសិនណែនេះសោមអ្នកនាងទីមានការអីជាមួយខ្ញុំដែរកាលពី2ខែមុនអ្នកនាងទីចង់ទិញដីស្រែចម្ការខ្ញុំតែខ្ញុំមិនលក់ឲ្យពេលនេះចង់ទិញផ្ទះកញ្ចាស់របស់ខ្ញុំនេះទៀតមែនទេមែនដីនោះខ្ញុំនៅតែចង់ទិញប៉ុន្តែពេលនេះខ្ញុំមិនហ៊ានទិញទៀតទេព្រោះខ្ញុំដឹងថាសោមឯងនេះយកចិត្តទុកដាក់លើដីនោះណាប៉ុន្តែដែលខ្ញុំមកនេះណា ខ្ញុំមានបំណងល្អទេខ្ញុំដឹងថាសោមឯងជាមនុស្សដែលចេះជួយគេ ជួយយកអាសាគេពេលដែលគេលំបាកប៉ុន្តែសោមឯងដែលគិតថាសោមឯងចិត្តល្អពេកទៅដឹង នេះសោមឯងគិតថានេះខ្នាហើយនឹងផលនេះជាមនុស្សល្ងងមែននេះអ្នកនាងទីចង់មានន័យថាយ៉ាងម៉េចណែសោមឯងមិនចេះតែទុកចិត្តមនុស្សបានទេណានេះនៅពេលដែលសោមឯងឲ្យពោទៅនេះខ្នាហើយនឹងផលទៅលក់នោះសោមឯងដែលថ្លឹងអត់ ហើយដែរគិតថាបើសិនជាលក់អស់បានលុយប្រហែលអត់អត់ដែរមែនទេនេះសំឯងអត់គិតថាពីអ្នកនោះកឹបកេងទេហ៎មនុស្សហើយនឹងលុយតែលុយច្រើនណាវាកឹបកេងខ្លះហើយទេខ្ញុំមិនជឿទេប្តីប្រពន្ធខ្នានឹងផល ជាមនុស្សទៀងត្រង់ខ្លាំងណាគេមិនកឹបកេងខ្ញុំប៉ុណ្ណឹងទេហើយបើគេកឹបកេងខ្ញុំតើគេយកទៅធ្វើអីបើរាល់ថ្ងៃនៅជាមួយខ្ញុំនឹងមែនរឿងហ្នឹងសំអញក៏ត្រូវតែគិតដែរ ប៉ុន្តែសូមឯងត្រូវចាំថាកុំទុកចិត្តមេឃកុំទុកចិត្តកាយចិត្តមនុស្សវាចង្រៃមើលតែមុខវាមិនដឹងទេនេះសូមឯងគិតថាពីអ្នកនោះចង់នៅក្រុមសូមឯងមកជីវិតមែនបើសូមឯងមិនជឿទេក៏តាមនឹងទៅចឹងខ្ញុំតបិញហ្នឹងណាទុំទុកចិត្តមេឃកុំទុកចិត្តកាយ ជាតិអំបិលប្រៃចិត្តចង្រៃមើលមិនដឹងហើយពាក្យនេះដូចជាត្រូវដែរណាស់ហើយខ្ញុំមិនជឿថាពួកគេជាមនុស្សបែបហ្នឹងទេទៅមើលស្រែវិញស្រួលជាងឯងឯងឯស្មានណាក្រោមនេះខ្ញុំរៀបពោតហើយណា ចាខ្ញុំទៅលើហើយហើយយ៉ាងម៉េចហ៎ថ្ងៃនេះក្រក្រកមែនគឺខ្ញុំឈឺក្បាលហើយអស់កម្លាំងទៅលក់អត់ការទេឯងបើអញ្ចឹងទៅកើតអត់បើមិនកើតទេមិនបាច់ទៅលក់ក៏បានដែរអត់បានទេពោតខំកាច់ហើយអីអត់លក់មិនកើត បងឯងទៅលក់ម្នាក់ឯងទៅមិនអីទេផល បើឯងមិនស្រួលខ្លួនឯងសម្រាប់ចោះចំណែកខ្នាវិញបើឯងចង់ទៅលក់ក៏ទៅលក់ទៅបើឯងមិនចង់ទៅលក់ក៏អត់ទៅត្រូវតែទៅលក់ពោតខំកាច់ហើយណាយើងដាំរាប់ខែហត់ទៅណា បងខ្នា បងឯងទៅលក់ម្នាក់ឯងទៅបាយបារម្ភពីខ្ញុំទេខ្ញុំអាចសម្រាប់ម្នាក់ឯងបានហើយកុំប្រកែកឆាប់ទៅលក់ទៅតើនៅព្រឹក ចុះសមឯងទៅណាអត់ព្រឹកហ្នឹងបើសិនជាសមឯងទៅណាទេទៅលក់ជាមួយគ្នាអីសមខ្ញុំគិតថាវាមិនសមហ្នឹងអីមនុស្សប្រុសដើរលក់ពោតពីរនាក់ខ្ញុំគិតថាខ្ញុំទៅមើលចំការវិញល្អជាងហើយឯងនេះទៅទៅលក់គ្មានខ្ញុំលក់មិនកើតទេអីចឹងអញ្ចឹងចុះតោះសោមជួយលើកពោតដាក់លើក្បាលខ្ញុំបន្តិចអឺ ចឹងផងបងទៅស្រែណាអូនឯងនៅផ្ទះសម្រាប់ចុះចាតែបងខ្ញុំចង់ទៅដែរគ្រាន់តែអង្គុយឲ្យទឹកបងក៏បានដែរណាខ្ញុំដើរលក់មិនកាត់មែនប៉ុន្តែខ្ញុំអាចអង្គុយបានបើខ្ញុំ នៅផ្ទះម្នាក់ឯងខ្ញុំខ្លាចទៅកាត់រឿងអីហើយគេអត់ទាន់អញ្ចឹងក៏អញ្ចឹងទៅបងយកជាប់ប្រចាំនៅក្រោយផ្ទះហើយឯងទៅតាមក្រោយចុះចា ដែរតាមអីអូនអរគុណសិនបងមិនអីទេមិនបាច់ងើបទេចាំបងយកហូបមកដែរអើអើដោយការសង្ស័យមែនដោយការសង្ស័យរបស់យើងមែនប៉ុន្តែយើងមិនមាត់យើងមិននឹកស្មានថាឆ្មាស្រុកវាលួចស៊ីត្រីអាំងដែលគេមានម្ចាស់សោះប៉ុន្តែ ការគិតរបស់យើងគឺខុសទាំងអស់ ជាយល់ច្រឡំហើយខ្ញុំនឹងផលហើយគ្មានអីគ្នាទេឯងច្បាស់ជាយល់ច្រឡំហើយមិនឯងបងខ្នាមិនម៉ែមកគប់ទៅទឹកលើបងសោមអញ្ចឹងម៉ែមិនសួរខុសត្រូវសិនគាត់អ្នកមានគុណរបស់យើងណាណែឯងគុណនិយាយការពៀសហាយរបស់ឯងគុណស្រីស្អីអ្នកមានគុណស្រីអ្នកមានគុណចង់បានប្រពន្ធគេអញ្ចឹងហ៎បើឯងចង់បានប្រពន្ធយើងសម្រាប់យើងសិនចាំយកប្រពន្ធយើងទៅណាណា មិនឯងមើលងាយប្រពន្ធរបស់ឯងចឹងមើលងាយតែយើងបានណាកុំមើលងាយប្រពន្ធរបស់ឯងណាខ្ញុំមិនស្មានថាមកខ្នាឯងហ៊ានថាដាក់មកសោមក្នុងខ្ញុំដល់ថ្នាក់ហ្នឹងឯងមិនបានធ្វើអីមែនទេរាល់ថ្ងៃយើងឃើញអស់ហើយចាប់ទុកថាយើងជាអ្វីមែនទេលួចឲ្យភ្នែកគ្នារាល់ថ្ងៃប៉ុន្តែចាប់មិនបានឥឡូវយើងឃើញផ្ទាល់នឹងភ្នែកចុះបកាយទៀតមែនទេហ៎តោះទៅខ្ទង់ចៃយើងវិញវាស្រួលជាង ប្តីមួយប្រពន្ធមួយគាត់បាយជាងនៅផ្ទះគេប្រពន្ធមួយប្តីពីរដែរមកខ្នាបងយកច្រឡំឲ្យពួកខ្ញុំបានធ្វើដូចបងគិតទេណាខ្នាឯងប៉ັດជាយកច្រឡំមែនណាប្រពន្ធឯងកំពុងតែឈឺផងមិនឯងចាប់គ្នាអូចេះអាសោមឯងកុំចេះប្រពន្ធយើងយើងចេះមើលតោះតោះហឺហឺមកមកទៅផ្ទះយើងវិញទៅផ្ទះយើងវិញ ស្អប់ខ្ញុំនិយាយទៅណាថ្ងៃឡើងខ្ញុំទៅណាខ្ញុំគ្មានចិត្តណាក្បត់ឯងទេបើខ្ញុំក្បត់ឯងខ្ញុំក៏ចោលឯងយូរហើយមិនមែនត្រឹមនឹងវេទនាស៊ីខ្ចង់ស៊ីក្តាំចង់ស្លាប់បែបនេះទេណែហើយកុំតាឲ្យចូលមកណាចាំយើងចេញផុតចាំឲ្យចូលមកយើងមិនទុកឲ្យប្រពន្ធយើងឲ្យឯងលួចស៊ីទៀតទេហោះណាបើឯងមិនជឿខ្ញុំឯងគួរតែជឿប្រពន្ធខ្លួនឯងខ្លះទៅយើងមិនជឿចោលឲ្យណាសារភាពតែខ្លួនឯងជាចោលនោះ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 ឆាប់ទៅយើងមិននៅឲ្យអាមនុស្សថោកទៀតជួយយើងហើយដូចថែមយើងទៀតទេអាចទៅចោលតោះបើនិយាយស្ដាប់គ្នាឯងចង់ទៅណាក៏ទៅទៅយើងក៏ស្ដាយក្រោយដែរតែជួយមនុស្សកពើដូចឯងនេះទៅឆាប់ទៅណាក៏ទៅទៅហើយមើលថែគ្នាផងយើងដឹងហើយអាចទៅចោលមក យខ្ញុំអើយហេតុអីក៏ទៅជាអញ្ចឹងអស់ទៅខំជួយវាវាមកចោតឯងថាសហាយជាមួយប្រពន្ធវាទៅវិញហើយឯងសិតតែអាចចោតបើមិនបានអាចចោតនេះមិនដឹងថាឯងស្លាប់តាំងពីអង្កលទេអាខ្លួនតសាយ ពលឹងកពើហើយនឹកឡើងសែងក្តៅចិត្តខ្លាំងណាស់ចឹងម៉េចជឿខ្ញុំនៅកាពិតណាខ្ញុំដឹងរឿងនេះតាំងពីដំបូងថាទាំងអស់ហ្នឹងវាសុទ្ធតែជាល្បិចរបស់និខាទាំងអស់ហ្នឹងមិនដឹងថាវានោះកັບកេងលុយអស់ប្រមាណទេហើយមកធ្វើជាឆ្លោះគ្នាចោតសាមអាងថាអញ្ចេះថាអញ្ចោះ តែដែលចុងក្រោយលាងខ្លួនឡើងស្អាតចេញទៅតែតែពីរនាក់នោះដូចជាគ្មានធ្វើអីខុសសោះបន្តិចហ្មងណាមួយល្ងាចមិញអាដែងក៏វាឃើញថា ពីរនាក់នោះអត់មានបានជួអីគ្នាទេហើយថែមទាំងនិយាយថាសំឯងនេះជាមនុស្សថោកទាបប៉ុន្តែនៅពេលដែលប្រពន្ធគេមិនព្រមណាទៅពីរនាក់នោះរត់ចេញទៅមែនទេអាដែងបាទមែនទេនាងគេសោចចំអកពេញតែព្រមនឹងថាម៉េចពួកវាហ៊ានធ្វើអញ្ចឹងដាក់ខ្ញុំផងហ៎ ពួកគេហ៊ានធ្វើអញ្ចឹងដាក់ខ្ញុំខ្ញុំជួយគាត់ជាចំមនុស្សជាកពើមែនរឿងនេះបើសិនជាចង់កែខៃក៏មិនដឹងថាកែខៃមិនដែរពីព្រោះថារឿងនេះអ្នកភូមិអ្នកណាអ្នកណាក៏គេដឹងហើយណាមួយសោមឯងនេះក៏ខ្លាចជាមនុស្សថោកទាបផុតលេខឯនៅក្នុងភូមិនេះបើសិនជាសោមឯងចង់នៅក្នុងភូមិនេះពេលតាណាមកណា គឺតើតែយកកម្មាហូបមុខកុំឲ្យគេស្គាល់តែបានទេខ្ញុំខ្លួនមួយឯង ទោះបីមិនទាន់រកសាច់ញាតិឃើញក៏ដោយក៏ខ្ញុំមិនអាចរស់ជាមនុស្សថោកទាបឲ្យគេស្អប់ពេញភូមិចឹងដែរអ្នកនាងទាមានវិធីអីដែលជួយដោះស្រាយកុំឲ្យអ្នកភូមិស្អប់ខ្ញុំបានទេហើយរឿងនេះវាបែកអូស្ទឹងពេញភូមិទៅហើយសង្ស័យតែក្មេងតែមិនកើតក៏វាដឹងរឿងនេះដែរខ្ញុំមានវិធីជួយសាមឯងបានទេអឺប៉ុន្តែក៏មានវិធីមួយដែរគឺសំឯងលក់ចំការហើយនៅផ្ទះនេះឲ្យខ្ញុំមកហើយសំឯងយកលុយទៅស៊ីនៅស្រុកផ្សេង នៅពេលដែលសំឯងមានលុយចាំ4 5ឆ្នាំទៀតចាំសំឯងមកបកស្រាយក៏បានដែរព្រោះថានៅពេលដែលយើងមានលុយនិយាយអីក៏គេជឿដែរមែនហើយពូសោមជឿតាមតែនាងខ្ញុំទៅពិតជាមិនខុសទេបានខ្ញុំលក់ក៏លក់ដែរនៅភូមិនេះទៀតក៏បានតែខ្មាស់គេទេធ្វើតាមអ្នកនាងក៏ល្អម្យ៉ាងដែរទីបំផុតណាខួរក្បាលរបស់សំឯងគិតបានត្រូវម្ដងហើយ កាលមុនណាបើសិនជាសោមឯងជឿខ្ញុំហើយលក់ឲ្យខ្ញុំតាមពីយូប្រហែលជាវាអត់មានរឿងអស់ហ្នឹងឯងមែននេះហើយប៉ុន្តែណាហើយបាញ់លឹកទៀតទេអញ្ចឹងស្អែកសោមឯងទៅផ្ទះខ្ញុំទៅខ្ញុំនឹងគិតគូរលុយកាក់ឲ្យហើយបើសិនជាសោមឯងចង់ទៅស្រុកណាក៏ប្រាប់អាដែងទៅអាដែងនឹងជូនសោមឯងទៅបាទហ្នឹងហើយល្អអញ្ចឹងខ្ញុំទៅវិញហើយ Ôi, bà kì nào là bơi luôn ណែពីរនាក់នេះនៅរឿងខ្យងលុកក្តាមដល់អង្ការទៀតខេងអញពីរនាក់ដែលធ្វើចការជាមួយនិសោហ្មងយើងស្មានតែពេលនេះអញពីរនាក់មានកັບអពោអីតាគុំរំលឹកពីអាចចតនោះទៀតអីពេលដែលខ្ញុំដឹងកំណត់វាស៊ូស្លាប់ក៏ខ្ញុំមិននៅជាមួយវាទៀតដែរហានេះមានរឿងអីអាចដែរអាចដឹងអត់អូអ្នកនាងគឺអាសោម វាទៅលុយស៊ីប្រពន្ធរបស់អាខ្នាអញ្ចឹងទៅរឿងវាទៅច្បាស់នឹងទៅបែនអត់ដែរនេះអាចទៅសើចលើកំណត់ទុករបស់គេទៅអីហើយជាគេ3នាក់មានរឿងយកច្រឡំជាមួយគ្នាឯងតែទោះជាយ៉ាងណា ពេលនេះយើងក៏បដូរចិត្តពីបិសាចមកជាទេវតាវិញហើយយើងពិតជាអនុតអញពីរនាក់ណាឥឡូវមិនម៉ាអញតែពីរនាក់មកធ្វើការជាមួយយើងទៅប្រហែលជាជីវភាពរបស់ពួកឯងគ្រាន់បើជាងនឹង ឯងគិតមិនអញទៅណាខ្ញុំទៅនឹងព្រោះខ្ញុំគ្មានសិទ្ធិស្របហើយខ្ញុំព្រមធ្វើការជាមួយអ្នកនាងអូចឹងអញនឹងពីរនាក់ស្អែកមកធ្វើការជាមួយយើងបានតោះពួកដែរយើងទៅវិញ ការនេះល្អខ្លាំងណាស់តែស្ដាយក្រោយវាមិនមែនជារបស់ខ្ញុំទៀតទេអេនេះនេះសាមទេតាទីហ៊ានត្រឡប់មកវិញហើយអីលេងខ្មាស់គេអីឬក៏រកស៊ីមានបាន ទៅហ៊ានត្រឡប់មកវិញខ្ញុំមិនបានរកស៊ីមានបានអីទេទៅដល់ស្រុកគេ ពិបាករស់ស៊ីខ្លាំងណាស់ណាមួយខ្ញុំរាប់អានមនុស្សមិនល្អគេនាំខ្ញុំទៅលេងលបែងចាញ់អស់ហើយហឹមទុកហើយចន់មានទៀតតែពិបាកដែរខ្ញុំនឹកស្មានថាសំអាងខ្លាចជាបែបហ្នឹងសោះតែខ្ញុំឆ្ងល់ពេលដែលខ្ញុំមកដល់ភូមិវិញខ្ញុំសង្កេតមើលគ្មានអ្នកណាដឹងពីសុខទុក្ខខ្ញុំអីសោះអើអើយ និយាយទៅរឿងហ្នឹងវាយូរហើយអញ្ចឹងអ្នកស្រុកហេតុតែគេភ្លេចអស់ហើយសំឯងតែគិតវាធ្វើអីទៀតអឺខ្ញុំឮថាសំឯងអត់មានការងារធ្វើទេព្រោះថាដីស្រែចកាផ្ទះសម្បែងក៏លក់ឲ្យខ្ញុំអស់ឥឡូវមិនមកសំឯងមកធ្វើការជាមួយខ្ញុំមកគ្រាន់តែមានបាយហូបអីមែនហើយកសោមមកធ្វើការជាមួយអ្នកនាងខ្ញុំទៅចាំអ្នកនាងខ្ញុំឲ្យរង្វាន់បានធ្វើក៏ធ្វើទៅឲ្យតែបានរស់ អរគុណហើយអ្នកនាងទីអូមិនអីទេសត្វតែអ្នកស្រុកគ្នាអញតានេះហាមកពីសាមអញមិនតស្គាល់ខ្ញុំច្បាស់តែប៉ិតខ្ញុំចិត្តល្អតាំងពីដើមណាអើបើអញ្ចឹងខ្ញុំសុំលាសិនហើយណា នេះចង្កក់សោមឯងហ៊ានមកវិញទៀតមែនទេឯងមកទីនេះធ្វើអីហ៎នេះមិនមែនជាចំការរបស់ឯងទៀតទេហ៎ចង់យើងទៅណាមកណាគ្មានទៅអីអាកពើឯងទៀតទេយើងធ្លាក់ខ្លួនមកស៊ីឈ្នួលគេនេះដោយសារពួកអាកពើឯងពីរនាក់ហ្នឹងលួចចាប់កេងលុយយើងហើយចោតយើងថាមានសហាយមួយប្រពន្ធឯងទៀតដើរនិយាយដើមយើងឲ្យតែពេញភូមិតែបងសោមួយថ្ងៃយើងច្រឡំអីពួកខ្ញុំមិនបាននិយាយអីប្រាប់អ្នកភូមិណាបងមែនហើយពួកយើងបាននិយាយឯងឯងក៏ជាតថាហើយអ្នកណាជាអ្នកប្រាប់ឯងហ៎ ថាពួកយើងនេះជាអ្នកនិយាយដើមអីហ៎មែនទេបងគឺអ្នកនាងទីប្រាប់យកដល់ផ្ទាល់មាត់វិញហ៎អ្នកនាងទីងៃឃើញអត់អ្នកនាងទីហ្នឹងឯងដែលចាក់រុកងៃថាបងសោមហ្នឹងបងងៃប្រើហើយចាក់តែខ្ញុំហ្នឹងសាហាយជាមួយបងសោមទៀតឯងហ្នឹងច្រឡោដូចឆ្កែឈួនអញ្ចឹងរត់តែខ្ញុំបកស្រាយអីមិនបានទេខ្ញុំមិនដាច់និយាយរាប់ខែដើម្បីតែឯងនេះសុកចិត្តមកធ្វើការត្រុកត្រុកឲ្យមេចាក់រុកហ្នឹងទៀត ហើយបើអញ្ចឹងមែនណាយើងចាញ់បោកល្បិចចាក់រុករបស់អ្នកនាងទីហ្នឹងហើយថ្ងៃនោះពេលដែលឯងចេញបាត់គេក៏មកផ្ទះខ្ញុំទាំងយប់ហើយគេប្រាប់ថាពីអ្នកឯងនេះរៀបល្បិចបោកយើង ហើយនិយាយដើមយើងឲ្យខ្មាស់គេពេញទាំងភូមិនេះហើយផ្ដាល់ចំបល់ឲ្យខ្ញុំលក់ស្រែលក់ចំការលក់ទាំងផ្ទះឲ្យគាត់ទៅដើម្បីឲ្យខ្ញុំទៅរកស៊ីស្រុកផ្សេងទៅខ្ញុំកំពុងតែខឹងពីអ្នកឯងពួកអីខ្ញុំខ្លាចខ្មាស់គេខ្ញុំក៏លក់តាមទៅហើយមិនគួរណាពួកយើងបែកគ្នាដោយសារពាក្យចាក់រុកគេសោះ ស្ដាប់អ្វីជឿអ្វីសូមមេត្តាស្ដាប់និងជឿដោយការពិចារណាឲ្យបានល្អិតល្អន់សូមកុំចេះតែជឿពាក្យគេផ្ដេសផ្ដាព្រោះពាក្យសម្ដីរបស់មនុស្សមួយចំនួនគឺជាការចាក់រុកឲ្យយើងបែកបាក់គ្នាដើម្បីគេទទួលបានផលប្រយោជន៍អ្វីមួយមកពីការបែកបាក់របស់យើងសូមប្រយ័ត្នស្ដាប់ហើយគិតមុនជឿកុំឲ្យពាក្យចាក់រុកយកឈ្នះចិត្តយើង និងបំផ្លាញមិត្តភាព និងសេចក្តីសុខយើងបាន